មើលច្រាស់ខ្យល់ហើយច្រាស់បដូចបដោយហីឡានអត់នេះគេឡាន ពួកអ្នកគេមកជិះតេះភ្លើង ពួកនេះជាប់ឡានតេះភ្លើង ដើមឈើនេះផ្លែវាមិនទាន់បោះអស់នៅវាផ្កាមកទៀតផ្លែវាហ្នឹងដើរដើររត់ដើរស្រួលស្រួលដួលដួលបាសជើងអាហ្នឹងបានទេមានមានបាសជើងនឹងខៀវភ្នែកម្ដងទៅមកអត់ដឹងដើរអេកសាយ I can't go Glennie. កន្លែងគេលេង skateboard បងប្អូនណាចង់កន្លែងនេះកន្លែងគេយកស្កែមកឲ្យវារត់ងាកងាកឡើងធ្វើឲ្យធ្វើ exercise សូម្បី sky សូមក៏ត្រូវធ្វើ exercise ដែរហើយកន្លែងក្មេងលេងផាកនេះជាក់ស្រួលហ៎បាទឡើយមានកន្លែង មានកន្លែងឲ្យយកស្កែមករត់ឲ្យវាអេកសាយឲ្យខ្លាំងក្មេងលេងបាទហើយនឹងអ្នកចង់វាយថែនេះថែអីវាយកន្លែងនេះមានបាទមានសពមានគ្រប់បាទអត់ខ្វះទេកន្លែងទៅស្រុកនេះអត់តែយើងចង់ស្អីក៏មានដែរ បាទ good morning បងប្អូនពីខ្ញុំខ្មែរ Simple Life ថ្ងៃនេះជីកកង់មកកន្លែងទៅនេះបាទកន្លែងនេះកន្លែងគេធ្វើថ្មីស្អីស្អីក៏ថ្មីដែរនេះហើយកន្លែងគេឲ្យអង្គុយលេងស្អាតផិនគេបាទមកប្រហែលជា4 5គីឡូដីពីផ្ទះឡើយឃើញកន្លែងគេធ្វើថ្មី ហត់ពេលឡើយមកសម្រាប់កន្លែងទៅនេះគេឲ្យធ្វើកន្លែងឲ្យយើងញ៉ាំស្អីស្អីអង្គុយញ៉ាំអង្គុយលេងអីហ្នឹងហើយគេមានបាទទឹក ទឹកផឹកបាទមានកន្លែងឲ្យអង្គុយញ៉ាំហើយឲ្យយើងផឹក អត់មានទឹកឲ្យយើងផឹកទៀតបាទហត់ពេកឈប់មកកលៈសិនកន្លែងបាទកន្លែងគេស្អាតបាទទួនស្បាមានស្អីគេត្រឹមត្រូវបាទហើយនេះពិសេសបំផុតហ្នឹងគេធ្វើឲ្យកន្លែងឲ្យយើងដាំដាំតំណាំបាទអ្នកនៅ ក្នុងផ្ទះអស់នេះពេលគេអបសុកអញ្ចឹងគេចេញមកដាំតំណាំ គេធ្វើបាទការដិនដើម្បីកុំកុំឲ្យអបសុកហើយដែលឃើញ ពិសេសមែនទែនហ្នឹងគឺកន្លែងនេះប្រហែលជាមានសក់ខ្មៅយើងរស់នៅបាទនេះបានជាមាននេះ បាទជីពងមន់បងប្អូនអានេះអាជីស៊ីពងមន់កូននឹងដល់នេះល្អហើយអានេះជីវ៉ាន់ស៊ុយហើយនេះខ្ទឹមបាទបេះថ្មីថ្មីប្រហែលជា មានបាទសក់ខ្មៅយើងរស់នៅនេះអានេះជីក្រហមបាទហើយអានេះស្លឹកគ្រៃបាទល្អអាជីនេះវាមិនទាន់ល្អព្រោះនៅ ខែតិចឡើយហើយអានេះអានេះជីកាមបងប្អូនជីនេះវាប្រហែលជាវាមិនទាន់ក្តៅមែនទែនហើយវាលូតតែស្លឹកណា បាទត្រួយត្រួយតិចតិចហើយណាឯនេះក៏ចឹងដែរជីជីក្រហមដែរបាទតែវាមិនទាន់លាស់ទេព្រោះមិនទៅដាំដាំស្អីក៏មានដែរបងប្អូនសក់គ្រឿងសក់គ្រឿងជីគ្រឿងញ៉ាំហ្នឹងសក់គ្រឿងជីបាទជីហើយនេះសាឡាត់បាទល្អផងគេតែជុំវិញហ្នឹងគេធ្វើមិនទាន់ហើយបាទផ្ទះកន្លែងនេះជុងជុងវានៅចិត្តបាបើនិយាយទៅនៅចិត្តទីក្រុង ទីទីក្រុងមិនឆ្ងាយពីនេះប្រហែលទេប្រហែលជា2 3គីឡូប៉ុណ្ណឹងទៅខាងនោះបាទហើយមកជួបអានេះបាទបងប្អូនឃើញ ឃើញប្រហែលជាមានសក់ខ្មៅនៅហើយក៏មិនទេផ្ទះអននេះបងប្អូនគេមិនសូវអ្នកដែលមានគ្រួសារគេមិនសូវនៅច្រើនតែពីរអ្នកប្តីប្រពន្ធសង្សារឬក៏ខ្លួនមួយអីទេដែលគេនៅតាមចេះចេះបាទហើយកន្លែងទៅណាក៏គេធ្វើឲ្យយើងដាំដែរតែគេអត់មានដាំអីមានតែដាំដើមឈើពីដើមបាទអញ្ចេះចេះគេធ្វើឲ្យយើងដាំចេញមកដាំអបសុកឲ្យអ្នកណាចង់ដាំញ៉ាំស្អីដាំដាំទៅមានសពមានគ្រប់មានកន្លែងអង្គុយលេងទៀតកន្លែងអង្គុយលេងគេល្អ បាទហើយកន្លែងនេះមិនសូវមាន អ្នកអ្នកអង្គុយព្រោះខែនេះគេខែល្ងាលហើយបាទយូរយូរក្តៅម្ដងតែអញ្ចឹងទៅមិនសូវមានអ្នកចេញមកលេងហើយយ៉ាងទៀតនៅជុំវិញនេះគេកំពុងសង់វាហុយគេមិនសូវចេញមកអង្គុយលេងប៉ុន្តែគេធ្វើសួនស្បាផងគេស្អាតបាទ ហើយកន្លែងគេធ្វើឲ្យយើងអង្គុយញ៉ាំស្អីបាទស្រុកនេះមិនចេះអីស្រុកនេះពួកយើងអាចអាចទៅអង្គុយលេងផ្ទះគ្នាបានទៅវិញទៅមកមានគេធ្វើកន្លែងឲ្យអង្គុយមកជួបជុំនេះចង់ជួបចឹងជួបជុំគ្នាក្រៅផ្ទះនេះលើផ្ទះគេនោះក៏មានការដិនដែរបាទស្រុកនេះផ្ទះគឺ100%ត្រូវតែមានការដិនខាងមុខនិងខាងក្រោយផ្ទះណាដូចផ្ទះណាអាផ្ទះដាច់ដូចអាផ្ទះជាប់អាផ្ទះជាប់ដូចផ្ទះដាច់គឺ100%នៅខាងមុខផ្ទះឬក៏ក្រោយផ្ទះហ្នឹង គឺត្រូវតែមានការដិនចឹងហ្មងតើមានសួនច្បារបាទដាំស្អីមិនដឹងទេគេធ្វើឲ្យសាសាកន្លែងអង្គុយបាទផ្កាគេក៏គ្រឿងគ្រឿងជីដែលផិនជីផិនបរាំងនេះគេហៅ rosemary នេះអាំងមន់អាំងទាអីពួកវាគ្រឿងផិនវាវាយកទៅញុកក្នុងនោះហើយអង្គុយ ណែគេធ្វើឲ្យយើងអង្គុយអង្គុយញ៉ាំស្អីភិចនិចអីហ្នឹងហើយមកមានដើមឈើតិចទៀតហ្នឹងតិចទៀតអាមលក់អាដើមឈើនេះដោទៅនឹងមកលុបជឆីហ្មងបាទឥឡូវវាទឹមដាំបាទស្រុកនេះគេកម្រងស្អីគេបាទមួមទួមផិនគេបាទ បាទអ្នកនៅចិត្តផ្ទះខ្ញុំគេដាំផ្កាស្អាតបាទឃើញស្អាតគូសំហ្នឹងគេឡូវចូលផ្ទះគេគេដាក់អសអសចេះតែផិនខ្ញុំអត់សូវស្អាតអានេះផិនខ្ញុំខ្ញុំដាំបន្តិច ចាយអស់អាខ្លះរីកធំធំអាខ្លះតើរីកបាទអូហាមកដល់ផ្ទះវិញថ្ងៃនេះក្តៅហត់គួរសម អូកោបាទដល់ផ្ទះវិញបាទបាទដល់ផ្ទះវិញបាទអូខេបាយបាយសន្មតថាចប់តាមនេះក្តៅរត់ទៅផឹកតិចសិនបងប្អូនបាទបាយបាយអរគុណច្រើន